អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាមួយរយៈក្រោយនេះអ្នកទាំងអស់គ្នាប្រហែលជាសម្បូរក្តាន់នេះមែនទេហ្នឹងហើយហើយមាន brother and sister ខ្លះគាត់ចេះលក់ហ្នឹងហើយអ្នកខ្លះគាត់ចេះលក់គាត់ឆាតមកសួរតាមពិតរបៀបលក់ពួកអាយធីមអស់នេះมันជាពិបាកទេណាដោយសារអាយធីមអស់នេះយើងអាចលក់វាជាមួយនឹងសອບបានទេហ្នឹងហើយបើយើងលក់ជាមួយនឹង NPC ដែលនៅតាមសອບគឺវាដាក់ថាឲ្យលក់ហ្មងអញ្ចឹងតើយើងធ្វើម៉េចដើម្បីអាចលក់ពួកអាក្តាន់នឹងបានអញ្ចឹងណា បើយើងនិយាយសួរស្ដាប់មួយម៉ាត់ទៅមិនមិនថាតែក្តាន់ទេអ្នកទាំងអស់នេះមិនថាតែក្តាន់ទេអ្នកទាំងអស់នេះអាចធ្វើការលក់អីក៏បានដែរឲ្យតែថា system វាឲ្យលក់អញ្ចឹងវាមានវិធីសាស្ត្រពីរណាអូខេវិធីសាស្ត្រទី1គឺអ្នកទាំងអស់គ្នាត្រូវទៅដើររពួក item នេះនេះអា blue blue នេះហ្នឹងហើយហើយយើងយកវាទៅកិនដល់ពេលដែលយើងយកវាទៅកិនយើងដាក់ពួកក្តាន់នេះចូលហ្នឹងហើយហ្នឹងជាវិធីសាស្ត្រទី1ណាហើយវិធីសាស្ត្រទី2 គឺអ្នកទាំងអស់គ្នាអាចរៀន skill ផលិតមិនថាអាវមិនថាខោមិនថាវត្តអីទេណាដល់ពេលអ្នកទាំងអស់គ្នាផលិតវាផលិត item គឺអ្នកទាំងអស់គ្នាវាត្រូវការគីឡូហ្នឹងហើយត្រូវការគីឡូអញ្ចឹងយើងដាក់ពួកនេះចូលកន្លែងដាក់គីឡូហ្នឹងធម្មតាអ្នកទាំងអស់គ្នាដាក់ iron ឬក៏សាតឬក៏អីចឹងណាតែនេះអ្នកទាំងអស់គ្នាអាចដាក់ពួក item នេះបានណាហ្នឹងហើយអញ្ចឹងវាកិនចោលទាំងអស់ហើយនឹងជាពីវិធីសាស្ត្រដែលខ្ញុំដឹងអញ្ចឹងបើអ្នកទាំងអស់គ្នាមានវិធីសាស្ត្រអីផ្សេងក្រៅពីអាពីរហ្នឹងជួយប្រាប់ខ្ញុំផងហ្នឹងហើយ អូខេឥឡូវយើងទៅធ្វើទាំងអស់គ្នានឹង step by step ពីវិធីសាស្ត្រហ្នឹងតោះអូខេតោះឥឡូវយើងទៅវាយយកព្រោះនេះតាមធម្មតាខ្ញុំ recommend ឲ្យប្រើប៉ាក់ file pw ដោយសារវាមានខ្មោចវាមានពឹសខ្មោចនេះឃើញទេអញ្ចឹងយើងអត់ចាំបាច់ហត់ទេអ្នកទាំងអស់គ្នាគ្រាន់តែដើរប្រឆាប្រឆាពួកអា monster ទៅវាងាប់ហើយហើយ monster តាមធម្មតា វា random ធ្លាពួកអាពណ៌ចេះបើថាពួកអាខៀវវៃទៅនឹងបានហ្មងណាពួកអាខៀវវៃទៅនឹងបានពួកអា item នឹងហ្មង 1 2ឬក៏សារទេតែបើយើងរំលឹកពីប្រវត្តិជួចប់ពីមុនមកណាហ្នឹងហើយឲ្យតែយូរយូរខ្ញុំចេញមកវាយក្រៅក្រុងដើររោសាទរោអីទៅទុកលក់ហើយកាលមុនទេហ្នឹងហើយកាលមុនដោយសារវា server វានៅល្អដែរវា copy អត់កើតចឹងណាហ្នឹងតែពេលបច្ចុប្បន្ននេះលេងໃຫญ่អានេះគេវាយងាប់បាត់ហ្នឹងហើយថាជាមានអ្នកចេញមកវាយយកដែរមើលទៅណាអឺតាមពិតខ្ញុំខ្ញុំខ្ញុំ random មកព្រឹកហើយខ្ញុំដើរវាយបានប្រហែលហ្នឹងដែរមិនមកព្រឹកមកផ្លេត តែបើខ្ជិលរៀន skill ផលិតខោអាវហ្មងទៅអ្នកនរនេះលឿនជាងលឿនជាងពួកនេះប៉ុន្តែគាត់ថា skill ហ្នឹងនៅពេលដែលយើងរៀនមួយ hero ហ្នឹងគឺយើង hero ដែលយើងចង់លក់អាក្តានហ្នឹងគឺយើងរៀនលើ hero ហ្នឹងហ្មងយើងអាចរៀនមួយ hero ផ្សេងទេប៉ុន្តែបើសិនជាករណីអា item Q នេះគឺយើងនេះគឺយើង trade បានអញ្ចឹងណាហ្នឹងហើយអូខេហើយអូខេឥឡូវវាពិបាកដែរវាខ្ញុំដើរមកស្ទុះហើយវាអត់ធ្លាក់ទេ អញ្ចឹងអានេះគ្រាន់តែខ្ញុំប្រាប់ថាអូខេបើយើងចង់បានពួក item QQ ហ្នឹងគឺយើងអាចមកវាយកន្លែងហ្នឹងបានអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបានពួកអាហ្នឹងហើយនេះ item QQ ឃើញទេវាផ្លេចពីសាត់អញ្ចឹងណានេះយើងរើសមកឃើញទេអញ្ចឹងយកវាទៅឆ្លោះយកវាទៅឆ្លោះអញ្ចឹងអូខេខ្ញុំទៅក្រុងណាមួយចុះអូខេខ្ញុំទៅក្រុងសៀងចាងចុះយើងទៅដល់ក្រុងហ្នឹងរួចអឺ យើងឆ្លោះវាយើងឆ្លោះវាសិនឆ្លោះវាហើយចាំយើង trade item ហ្នឹងឲ្យទៅ hero ដែលយើងចង់លក់សัตว์ហ្នឹងណាអូខេយើងមកដល់កន្លែងហ្នឹងរួចយើងមកនេះមកអ្នកទាំងអស់នេះមកទិញអាប្រាប់ឆ្លោះពីអឺតា grocery store នេះប្រាប់ឆ្លោះទិញអាល្បែ4ហ្មងទៅហ្នឹងហើយទិញវា4 5ប៉ុណ្ណឹងមកហើយយើងបើកវាមកបើកចឹងមកបើកអស់អូខេអូខេ យកមកនេះបើកចេញអូខេអញ្ចឹងយើងបើកបានប៉ុណ្្នឹងហើយយើងទៅត្រេតឲ្យ hero ដែលយើងចង់លក់ណាឥឡូវខ្ញុំយក hero ដែលមានក្តាន់ហ្នឹងមកសិននេះ hero មានក្តាន់តោះខ្ញុំទៅសៀងយ៉ាងដែរហើយយើង trade វាមកយើង trade មក hero នឹងមកហ្នឹងហើយអឺអានេះវិធីសាស្ត្រទី1ក្នុងការលក់វាមានពីរវិធីសាស្ត្រអញ្ចឹងអាទី2ចាំយើងធ្វើអាទី1ចប់សិនចាំយើងចូលអាទី2ឲ្យមើល ប្រយអាអត់ចូលរួចទេអ្នកនរគ្នាបើចូលទៅនឹងអត់រួចយើងដូរទៅ daily វិញទៅ daily ក៏មានកន្លែងលក់ដែរណា daily ហ៎អឺ DC បាត់អូខេឥឡូវខ្ញុំធ្វើការ trade item នេះអស់មកអស់ហើយហ្នឹងហើយដោយសារមុននឹងវា DC អូខេយើងមកទិញអាគុជខ្យងហ្នឹងទៀតហ្នឹងហើយដើម្បីធ្វើការកិនវាខ្ញុំមិនច្បាស់ថាណាទេដឹងពួកអាហ្នឹង ទិញច្រើនច្រើននេះមកអូខេប៉ុណ្្នឹងមកហើយយើងយកវាទៅកិនជាមួយនឹងតាផលិត item ណានេះ NPC មួយនេះហើយយកទី3បន្តមកទៀតដាក់អាវ៉ាន់នឹងចូលមកនេះឃើញដាក់អាវ៉ាន់នឹងចូលហើយដាក់ stone នេះចូលមកក្របមក stone សរទិញមិញណាហើយចាប់ក្តាមដាក់ចូលមកអ្នកទាំងអស់គ្នានេះហើយដាក់ម្ដងបាន10អេ10នឹងហើយដាក់ម្ដងបាន10អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដាក់តែ3 4គឺអស់ហើយព្រោះអានឹងណាអានេះវិធីសាស្ត្រទី1ហ្នឹងហើយ ហើយចំពោះវិធីសាស្ត្រទី2មិនខ້ອຍពីអាទី1ទេអ្នកទាំងអស់នេះអញ្ចឹងអ្នកទាំងអស់នេះរៀន skill ផលិតរួចអ្នកទាំងអស់នេះចុចកន្លែងផលិតណាផលិតអាវុធណាដល់ពេលអ្នកទាំងអស់នេះផលិតហើយដាក់ក្តាមចូលពីក្រោមដូចគ្នាចឹងមកគឺវាកាន់ចោលហើយអាហ្នឹងណានេះឃើញដល់បាន10ឯងអញ្ចឹងតែ3 4អាប់អស់ក្តានមានស្អីសល់ហ្នឹងហើយងាយងាយ អញ្ចឹងចំពោះ skill ផលិតខ្ញុំអាចទៅរៀនឲ្យមើលប៉ុន្តែខ្ញុំប្រហែលជាមិនបានកិនទេដោយសារយើងអត់មានអាចធីមផលិតវាប៉ុន្តែឥឡូវខ្ញុំទៅរៀនឲ្យមើលណាអាហ្នឹងយើងកិនបែបហ្នឹងណាអូខេតោះទៅទៀតអញ្ចឹងដើម្បីរៀន skill ផលិតយើងត្រូវទៅក្រុងអីគេ CD សិនប៉ុន្តែខ្ញុំខ្ញុំខ្លាចតែចូលទៅ DC អ្នកនរនេះបើចូល DC អ្នកនរនេះព្យាយាមរៀនឲ្យកិនវាខ្លួនឯងហ្នឹងហើយអត់អីទេអញ្ចឹងដំបូងយើងត្រូវមកជួប NPC កន្លែងនេះនេះឯនេះណានេះផ្លោះនេះ NPC ហ្នឹងនេះអាតានេះជួបអាតាហ្នឹងមកនេះឃើញទេចឹងអាតានឹងបើឲ្យតាណាទៀតបើឲ្យទៅជួបអាតានៅខ្ជូសัตว์ណែមកខ្ជូសัตว์ទៀតជួបឡើងនេះហើយយកតាមខ្វេះវាមក1 2 3ហ្នឹងចឹងណាហ្នឹងហើយដល់ពេលយើងរៀនហើយបានយើងរៀន skill អាហ្នឹងណាដល់ពេលដែលយើងរៀន skill បានវារត់ចូលមកក្នុងខ្លួនយើងអញ្ចឹងខ្ញុំធ្វើឲ្យមើល ប៉ុន្តែបញ្ជាក់ភាសាទៀតខ្ញុំទីឲ្យមើលប៉ុន្តែខ្ញុំអត់កាន់ទេ3ទី3ទីប៉ុន្មានខែទេអ្នកនរគ្នាខ្ញុំខានយូរពេកទៅ3ទី3ទី3ទៀតខុសយ៉ាទី3ទី3ទី2ខុសចុយទី3ទី3ទី4ខុសទៀតទី3ទី3 3តា defend ហ្នឹងអាតាហ្នឹងនៅនេះ make នេះ make នេះ make ឆាំនេះ10អូខេត្រូវហើយអញ្ចឹងវាឲ្យយើងទៅណាទៅអាតានេះដូចជានៅបៃជិញតាបើយ៉ាងហ្នឹងតាមកវាយមក SW មិញ cloud ស្អីទេស្អីទេមិញ យើងជួបតានឹងហើយយើងចុចវាទៀតមកហើយជួបណាគេទៀតអាឡិចចុចអាឡិចហ្នឹងនៅបៃជីនឹងដែរទេឆ្លៃសណូវាដូចជាមាន NPC ទៅឆ្លៃសណូវាមកតាំងទៀតអញ្ចឹងជួប NPC មួយនេះទៀតមកឆ្លៃសណូវាទៀតទី3ទី2ទី2ទី4ទី4អូខេអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះឲ្យយើងរៀន skill ហើយឃើញទេអញ្ចឹងយើងចង់រៀន skill អីគេឧទាហរណ៍ណាហ្នឹងហើយអឺ learn skill ពេលដែលយើង learn skill មាន skill រត់ចូលក្នុង hero អីនេះយ៉ា skill ផលិត skill ផលិតចាប់ខ្ញុំចាំតិចខ្ញុំរៀន skill ធ្វើ sensor ចាតែជាទូទៅយើងរៀនវាទុកចោលកុំឲ្យខាតតែនៅម្ដងនេះមិនបាច់រៀន sensor ទេប្រើ sensor ISO ធូរថ្លៃជាង DC ទៀតមកទៅខ្ញុំមែនអូខេឥឡូវយើងមកដល់ហើយបន្ទាប់ពីការ DC ពិបាកមែនតើអ្នកទាំងអស់នេះចេញចូល DC ចេញចូល DC ខ្ញុំធុញដែរ ខេយើងមកដល់ NPC នេះយើងរៀន skill មែនមកនេះ skill នេះបន្ទាប់ពីយើងរៀន skill វារត់ចូលមកក្នុង hero យើងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់ថាអូខេយើងចង់ផលិតពណ៌នេះឧទាហរណ៍ណានឹងឲ្យយើងមាន item 3នេះមកហើយយើងដាក់ក្តាន់មកកន្លែងនេះមកនេះឃើញទេហើយអ្នកទាំងអស់ចាប់ process ទៅគឺវាទៅដូចគ្នាឃើញទេហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងវាបែបហ្នឹងណាអញ្ចឹងពីវិធីសាស្ត្រហ្នឹងអ្នកទាំងអស់គ្នាអាចយកទៅអឺដាក់ លក់ក្តាន់នេះបានឬក៏ item អីផ្សេង ដែលលក់អត់កើតហ្នឹងហើយតែដាក់ចេញអាពីធីសាសហ្នឹងគឺលក់កើតទាំងអស់អូខេអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងមាន បញ្ហាអីអាចឆាតមកសួរខ្ញុំបានអូខេអរគុណបាយបាយ